មកដល់ហើយឯកូនបាទម៉ែហើយថ្ងៃនេះយប់ម៉ែកូនអញ្ចឹងកូនឯងឆាប់ចូលទៅអត់ធូបឲ្យឲ្យកូនឯងទៅហើយតិចទៀតងូតទឹកហើយមកវិញញ៉ាំបាយណាកូនណាបាទម៉ែម៉ែជួយណាអូនហាម៉ែស្មានតែមកជាមួយកូនឯងអញ្ចឹងមានថាអូនមកតាមក្រោយកូនណាមានឯណាម៉ែហឹមហួចចុះថ្ងៃហ្នឹងគេធ្វើការអត់កូន ទៅតាម៉ែប៉ុន្តែ ពេលជិតចប់ម៉ោងនោះគេថា ចុកពោះគេបានសុំគុណមកមុន ហើយខ្ញុំក៏ឲ្យគេមកទៅពួកចុះវាទៅណាកូន យប់ស្មាននេះហើយប្អូនខ្លួនឯងមើលអត់ឃើញទេណាកូនអឺឆាប់ទៅរកប្អូនទៅកូន បាទម៉ែ នេះនេះខ្ញុំប្រាប់ឯងប្រមាថអស់ហើយហេតុអីក៏ឯង iPhone ទៅតំណាក់ឯងចឹងហ៎ខ្ញុំប្រាប់ឯងប្រមាថអស់ហើយតែឯងមិនស្ដាប់ជឿទេហ៎នេះសំណាងហើយវាគ្រាន់តែគ្រិចកជើងតែងទួចចុះបើសិនជាបាក់ដៃបាក់ជើងទៅហ៎អ្នកណាជាអ្នកចេញលុយព្យាបាលហ៎ហ៎ហ៎ឯងដឹងថាគ្រួសារក្រហើយតែឯងនៅតែបំផ្លាញទៀតអាគុណបំផ្លាញមិនបានពុកចិត្តទៅឯងខ្ញុំរករឿងខ្ញុំគ្រប់ពេលបែបនេះ ខ្ញុំនេះមិនមែនមានភ្នែក1000ចាំមើលវាគ្រប់ពេលទេណាពុកក៏ដឹងថាកូនពុកឯងវាយ៉ាងម៉េចវាមិនជាកំហុសខ្ញុំទេវារពឹកខ្លួនឯងតើយ៉ាងម៉េចឯងហ្នឹងហ៎គេទៅដាក់កំហុសឲ្យបងតាមកាលហ៎ក្រែងឯងនេះជាបងគេបងគេធ្វើច្រឹងអញ្ចឹងមិនក៏ឯងនេះនិយាយភ្លើភ្លើអញ្ចឹងហ៎ជាបងគេណាត្រូវតែមើលថែប្អូនអញ្ចឹងហើយហើយយ៉ាងម៉េច ហើយឯងនេះធ្វើបងគីអញ្ចឹងមែនទេហ៎ឬមួយឯងហ៎ឯងចង់រស់នៅដល់គ្មានពុកម៉ែប្តៅអញ្ចឹងហ៎ហ៎អាគុណចម្រៃបើខ្ញុំធ្វើបានខ្ញុំនឹងធ្វើហើយខ្ញុំមិនចង់ធ្វើជាបងនរណា ទាំងអស់ខ្ញុំចង់មានតែម្នាក់ឯងហើយខ្ញុំក៏មិនត្រូវពុកវាយរាល់ថ្ងៃបែបនេះដែរខ្ញុំមិនបានធ្វើអីខុសក៏ពុកវាយខ្ញុំមិនជារឿងរបស់ខ្ញុំក៏ពុកវាយខ្ញុំហើយម៉េចចុះឯង ចង់ឲ្យពុកឯងនេះទៅវាយប្អូនឯងចឹងមែនទេហ៎គូក្បាលឯងនេះធ្វើមកស្អីហើយវាយ៉ាងម៉េចវាឈួតវាលប់សតិវាមិនជាមនុស្សទេក្រែងពុកប្រាប់ថាជាមនុស្សតែងតែធ្វើខុសហើយចុះមិនពេលនេះពុកកាន់ជើងវាអាគុណទុំបាត់ហើយបាត់ហើយឲ្យវាស្វែងកូនល្មមល្មមបាត់ហើយខ្ញុំចង់វាយវាខ្ញុំនឹងទះវាឲ្យស្លាប់លេងមួយកន្លែងម្ដង ហេតុអីបានជាវាធ្វើអញ្ចឹងជាមួយប្អូនបានណាបងរៀកបងរៀកឈឺហើយបងរៀកចេញទៅបងរៀកអញចាំអូនភ្លាមបងចាំជិះប្របាជើងឯងបានហើយឯងល្មមខ្មោចចេញបានហើយនៅបានហើយឯងវាយកូនដូចឆ្កែដូចឆ្មាអញ្ចឹងកូនតែតែអាយុប៉ុណ្ណឹងសោះមិនក៏ដាក់សម្ពាធឲ្យកូនខ្លាំងម្លេះហ៎វាអាយុ13 14ឆ្នាំហើយនឹកគ្មានស្អីទៀត ទាន់តែបាច់បដៅវាខ្លះបានតែដឹងថាវាធំហើយហើយវាជឿគិតឯងឲ្យកូនឈប់រៀនណាកូនវាខាក់ឯងមិនទាន់បាត់ផងក្រែងឯងធ្លាប់នៅក្មេងដែនតើអីគួរតែយល់ចិត្តកូនផងទៅមកកូនអើយ ហ្នឹងហើយអង្គខ្ញុំខ្លាចឈប់ខ្លាចទៅកូនបងរៀបឈប់ខ្លាចទៅនៅកូនរៀបទៅណាហើយបងរៀបបងរៀបគ្រប់លំទៅបបទៅបាយបងហើយ បងរៀកបងរៀកចូលយំទៅបងរៀកចូលខ្លាចទៅណាពុកក៏ជួយវាយបងហើយអញមកធ្វើស្អីអញមកសាច់ចំអល់ដាក់អញមែនទេ អាឈួតបងរៀកថាអូនឈួតអីអឺអញនឹងឲ្យវាឈួតបងរៀកកុំហៅអញថាបងអសនណាព្រោះអីអញគ្មានប្អូនឈួតដូចអញទេអញប្រាប់អញណា បើសិនជាអាចអញចង់សម្លាប់ឯងឲ្យងាប់ឲ្យបាត់ចេញពីមុខអញហើយចេញពីគ្រួសារមួយនេះព្រោះអញជាមេរោគជាសម្រាមស្អុយដែលធ្វើឲ្យពុកម៉ែស្អប់អញហើយវាយអញរាល់ថ្ងៃហើយគិតទៅមើលបើសិនជាគ្មានឯងគិតថារាល់ថ្ងៃនេះពុកវាយអញទេហើយដើរលេងឡើងដើមឈើធ្លាក់ធ្លោះជើងខ្លួនអញសោះគាត់ក៏មកបន្ទោសអញ ហែងរត់ដូចខ្លួនឯងគាត់ក៏មកវាយអញហែងរត់ថ្ងៃមានដឹងខ្លួនទេថាគ្រប់ពេលអញត្រូវទទួលកំហុសជំនួសឯងឲ្យពុកវាយអញរត់ថ្ងៃអញ្ចឹងពុកឲ្យអញឈប់រៀនព្រោះត្រូវការកម្លាំងរលុយដើម្បីមិនចាំមនុស្សឈួតដូចជាឯងហ្នឹងអាពេចអញស្អប់ឯងអញមិនចង់បានប្អូនឈួតដូចជាឯងទេអាឈួតបងរាជបងរាជថាអូនខ្លាំងខ្លាំងម៉ែ បងនិយាយចូលឡាញអូនហើយអើបងនិយាយអូនភ័យណាស់ណាបងនិយាយកូនធ្វើដល់អូនចឹងមើលអញភ័យហើយទៅតិចទៀតអញលែងបាននៅលើលោកនេះទៀតហើយអាពេចអាឈួតអានឹងសម្រាប់ឯងទៅងាប់ទៅអាឈួតអញនឹងសម្រាប់ឯងឯងពុលទុកអញណាពុកបាញ់អញរាល់ថ្ងៃដល់សារឯងងាប់ទៅងាប់ទៅ បងអេកបងជប់ខ្ញុំទៅ ពុកគាត់លែងវាយបងហើយបងអេកអូយបងអេកដៃបងមានស្នាមពុកវាយបងឈឺឯហ៎ភាំងឆាប់បាត់ស្នាមដៃបងអេកបាញ់ព្រាមបានហើយបងអីទេបងលេងស្អែកមិនគុំតបាត់ទេ បងអេកបងអេកខឹងអូនមែនទេ បងងាកបងងាកខាងអូនណាអូនណាធ្វើឲ្យពុកវាយបងងាកគ្មានទេបងមិនអីទេអត់ទេបងងាកខាងអូនបងងាកខាងអូនណៃបងងាកបានណាបងងាកខាងអូនណៃហើយបងងាកចាំកិច្ចមុខពីអូនធ្វើអីបងមានខាងឯណាបងឯងខាងអូនណៃអត់ទេបងឯងជួយឡាញ់អូនណៃបងរៀងពេជ្រអញបាត់យំទៅណា បងមានថាឈប់ស្រឡាញ់អូនឯណាអត់ទេបងឯងឈប់ស្រឡាញ់អូនហើយបងឯងខឹងអូនហើយបងឯងឈប់ស្រឡាញ់នឹងអូនហើយបងឯងខឹងអូនហើយបងឯងឈប់ស្រឡាញ់នឹងអូនទៀតហើយកខកខងចឆចឆញដថដថណ to tho to tho no bo po bo po mo bo po mo yo lo lo wo wo lo so za ha ha lo la o a bà Nguyệt bà Nguyệt nghe anh ơn <laughs> bà Nguyệt nghe anh ơn <laughs> <laughs> បងប្អូនមិនអាចចោលគ្នាអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹង ទុកពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូប ជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អយើងឈីបងប្អូនមិនអាចចោលគ្នាងៀតបងងៀត បងងាយអញអូនអ៊ីវអូនដើរលេងពីអ្នកបងអូន បងងាយអូនងន់ណាស់ដាក់អូនចូលទៅមិនអីទេបងងាយបងងាយដាក់អូនចូលសិនទៅអូនមានរឿងចង់និយាយណាម៉ាបងងាយឡើងមកអូនអ៊ីវបងងាយដល់បានទេបងធ្ងន់ណាស់ណាអត់អីទេបងរៀបឡើងមកបងរៀបឡើងសិនមកណា mouth. បងទៀងឃើញទេតបងថាធ្ងន់គឺធ្ងន់ហើយដាក់បងចុះទៅអើមិនហើយហ្នឹងឃើញទេអូយអូយឃើញទេបងថាបងធ្ងន់ធ្ងន់ហើយឥឡូវឈាមបាត់ធ្វើម៉េចទៅអត់អីទេបងរៀកមានអីណាឈាមប៉ុណ្ណឹងពេកទៅជាវិញហើយឲ្យតែបងលាញ់អូនយ៉ាងម៉េច ដើររួចអត់ចាំបងអ៊ីវឯងដែរអត់អីទេអាចចន្ទ្រានេះណែមកនិយាយលេងជាមួយឯងសិនមកហ៎មែនហើយបញ្ញាប់ទៅវិញម្លេះអារីខ្ចីអាប្អូនឈូរបស់ឯងនេះឲ្យយើងទាត់លេង ពីបើជើងសិនមកយើង ប្រាប់ពួកឯងឲ្យថាកុំរវល់ជាមួយយើងហេយើងនេះមិនចង់ប៉ះឯងប្រមាណទេ តែយើងចង់លេងជាមួយប្អូនឯងច្រើនជាងបងរៀង ដាច់អីដែរឡាឡាឡាឡាអាបាច់អីអាអាចាំឯងខ្ញុំខ្លាចហ៎អាខ្លាចទេបងឯងមិនតំណែនេះឯងដល់12នាក់អាមិនឈួតអាឈួតបងនិយាយថាអូនឈួតអាឈួតហឺយឆាប់ទៅអាយ៉ោអើយអាចង្រៃតែតាមនេះអលឿនបេកអលឿនឡើងអូន ឈប់វិញឈប់អលឿនឡើងឈប់ឈប់អាក្មេងឈួតឈប់លៀមឈប់អែបើនាំគ្នាទៅពូនឯណាហើយវៃមិញឃើញវរុទ្ធមកត្រង់នេះសោះមិនក៏បានចឹងវៃពួកអញគិតថារត់ឈ្នះយើងហ៎ពួកអាល្ងងចាំមកចាំមកអូយអូយបងបងងាយចាំមកខំជើងអូនឈឺណាបងងាយ ចាំមកចាំមកខំអូនយ៉ាងម៉េចហើយឈឺចាំមកខំជើងឈឺវ៉ាវតើស្នាមនួនញឹមនឹងពេជ្របាត់ឈឺហើយពេលដាក់បងរៀបផ្លុំឲ្យពេជ្រអញ្ចឹងបើបាត់ឈឺហើយឡើងមកបងនាំអញទៅផ្ទះទៅផ្ទះវិញណាយើងធ្លាប់សន្យាថាមិនបោះបង់ ចូលគ្នាឡើយទូធ្លងងន់ទេបងយាយក៏ដោយនៅតែជាបងប្អូនគ្នាបងយាយមិនបានពួកនឹងដេញតាមពីកៅយើងចឹងមកពីពួកនឹងវាជងរត់ប៉ណ្ណឹងលេងជាមួយនឹងបងនឹងណាពួកវាមិនមែនចង់ដេញតាមវាយអូនណៃអត់ទេមានអ្នកណា គេហ៊ានវាយអូនប្រុសរបស់បងនោះហាត់ឯងទៅអូនអត់មានចេះសិលណាតែអូនពេជ្ររបស់បងនេះជាមនុស្សពិសេសណា ចឹងមនុស្សពិសេសអកេវាយឯងធ្វើឯងយេបាត់ដើនណាយូប៉ុណ្ណាហើយដែលយើងដូចជាអ្នកដតទេអ្នកណាផ្លាស់ប្ដូរបងជួយបងជួយណាអើយប្រយ័ត្នផងណា ណាមែនហើយតោះធ្វើការ បន្សាបភាពត្រវឹងពុកពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អយើងឈីបងប្អូនមិនអាចចោលគ្នាហឹមនេះណា ហាពងទាសាច់ក្រកអូនពេញចូលចិត្តណាអីមុននឹងញ៉ាំបាយត្រូវធ្វើយ៉ាងម៉េចអូនលាងដៃហើយតើនឹងហើយបើលាងដៃហើយឆាប់ញ៉ាំទៅ បងអីបងអីបងអីញ៉ាំដៃទៅមិនអីទេអូនអាចញ៉ាំទៅនេះបងញ៉ាំជាមួយពងទានេះក៏បានដែរហើយអានេះ សម្រាប់អូនឯងអានេះ សម្រាប់បងអត់ទេបងអញញ៉ាំដាច់ទៅមកហាមាត់មកអូនបច្ចុកហាមាត់មកយេអញចឹងណាធ្វើអញមកផ្អែមលហែមស្អីណាឈរដែរថាកែមិនដឹងទៅជាប់ស្នេហ៍ឬក៏ត្រឹមពើអីក៏មិនដឹងបានចាឲ្យមនុស្សឈួតមកធ្វើការ ធ្វើការស្អីមួយថ្ងៃលើកបានប្រមាត់បើមិនកើតអត់ប្រយោជន៍បើសិនជាយកលុយពីចំណាយរបស់វាយកមកឲ្យពួកយើងយ៉ាងហើយណាក៏យប់នេះបានផឹកស៊ីស្រីច្បាស់ដែរមែនទេអើអញក៏វាឆ្ងល់ដែរហឹមបើយកលុយមកឲ្យពួកយើងវាល្អជាងវើយបងណែឲ្យវាល្មមបានហើយ យើងមិនចង់មានរឿងជាមួយពួកឯងទេឯងឆាប់ចេញឲ្យផុតពីមុខយើងទៅទៅយ៉ាម៉េចចាក់ដោនណាស់មែនទេយើងនិយាយត្រូវហ៎អឺអញនិយាយត្រូវគឺត្រូវទាំងអស់ត្រូវត្រង់ថា ថាកែនៅទីនេះមិនដេញក្បាលពួកអញចេញហឹមមួយថ្ងៃមួយថ្ងៃមិនខំប្រឹងធ្វើការទេ គិតតែដើមមើលបំណាំគេណែហ៊ានតមាត់ជាមួយពួកយើងផងឯងអារីឯងធ្វើការទៅបាន2ថ្ងៃទេកុំចង់ក្អកជាមួយពួកយើងពិតជាមិនស្គាល់ខ្ពស់ទាបមែនយើងមកធ្វើការនៅទីនេះគឺដើម្បីរកលុយចិញ្ចឹមជីវិតយើងយើងមិនចង់ស្គាល់ខ្ពស់ទាបជាមួយនរណាទេអានេះវាមិនសមរឿងតាហ៎ អេងយ៉ាងម៉េចជួយផងជួយវាយបងរាជខ្ញុំមើលជួយផងអាយចាំមើលជួយផងចាំមើលណាត្រង់ខ្លួនទៅឯងបងរាជបងរាជបងអត់អីទេបងអីទេចុះបាយបងបងត្រូវមកញ៉ាំផងញ៉ាំពេញ បងមិនអីទេឲ្យតែពេជ្របានញ៉ាំឆ្អែតបងក៏ឆ្អែតដូចគ្នាដែរអញ្ចឹងហើយ បានជាបងប្រាប់ថាឲ្យពេជ្រញ៉ាំឲ្យច្រើនច្រើននឹងណាអូនឡាក់បងពេញអាមកដល់ហើយអើកូនបានម៉ែហើយថ្ងៃនេះយប់ម៉ែកូន អញ្ចឹងកូនឯងឆាប់ចូលទៅឲ្យធូបឲ្យឲ្យកូនឯងទៅហើយតិចទៀតងូតទឹកហើយមកវិញញ៉ាំបាយណាកូនណាបាទម៉ែម៉ែជួយណាអូនហ៎ម៉ែស្មានតែមកជាមួយកូនឯងអញ្ចឹងមានថាអូនមកតាមក្រោយកូនណាមានឯណាម៉ែហ៎ហួចចុះថ្ងៃហ្នឹងគេធ្វើការអត់កូនតើញតាម៉ែ ប៉ុន្តែពេលជិតចប់ម៉ោងនោះគេថាចុកពោះគេបានសុំកូនមកមុនហើយខ្ញុំក៏ឲ្យគេមកទៅពួកចុះវាទៅណាកូន យប់ស្មាននេះហើយប្អូនខ្លួនឯងមើលអត់ឃើញទេណាកូនអឺឆាប់ទៅរកប្អូនទៅកូន បាទម៉ែ បងអៀតបងនៅណានហ្នឹងខ្ញុំមើលឃើញទេខ្ញុំខ្លាចណាបងអៀតបិទជារអស់ជួបជាក្រាំងយ៉ាស់ម៉ែវើយអាពេចអាឈួតនៅខ្វាក់ថែមទៀតណាមែនហើយអានេះគួរតែដូចឈ្មោះវាថាខ្វាក់ដូចតំណងជាងវ័យបាទគេណាគេមើលបងរាជយើងមក កននឹងវាយពួកអញជាមុខខានតែមើលបងយូរពីខ្លាំងណាស់នេះអាគិតថាវាមិនរកអាចឃើញចឹងហ៎អាចគួតមកហ្នឹងបើវាពិតជាស្រឡាញ់អញមែនវាច្បាស់ជាមិនរកអាចតាមថ្ងៃគឺមិនមែនថ្មហ្នឹងមិនឃើញក្បាលវាអើតមកទេអញប្រាប់អញទៅវាបោះបង់អញចោលហើយហ៎ អាពេជ្រអាឈួតខ្ញុំមិនបោះវាមិននៅងើយវេទនាលំបាកជាមួយអាចអស់មួយជីវិតអញ្ចឹងទេអាយុប៉ុណ្ណឹងប្រហែលវា គេមានប្រពន្ធមានកូនអត់ថាយតែ បងរីវាវិញបាយចំណេះព្រោះតែមានប្អូនលប់ឈួតដូចឯងអញ្ចឹងទើបធ្វើឲ្យគេពិបាកវាបោះបងឯងចោលហើយអត់ទេបងក៏យើង ងាប់ទៅអាចង្រៃងាប់ទៅងាប់ទៅងាប់ទៅអាឈួតងាប់ទៅងាប់ទៅងាប់ទៅងាប់ទៅអាឈួតងាប់ទៅហិតទៅមកចាប់ឡើងពេញពេញខ្លាចណាស់បងហៀកបងហៀកមកហើយអីបងហៀកបងមកដល់ហើយឈប់ពេកទៅ ពួកវាទៅបាត់អស់ហើយកុំខ្លាចបងហេយ៉ាងមិនហើយពេញបាត់ឈឺហើយនៅ បងឃើញអញចេញមកពីថ្ងៃតាមិនបាននៅដល់យប់ម្លេះអូនឃើញទុនសាយអូនអូនច្រឡាញ់ទុនសាយអូនក៏តាមវាទៅ លើក្រោយណាចង់ទៅណាមកណាចាំមានបងចាំទៅឬទីបាទបងអេកមកនឹងពូវិញនិយាយថាបងអត់តន់ទៅពងកូននៅសាបងមានខ្ញុំខ្ញុំធ្វើឲ្យបងអត់មានពងកូនមែនទេបើសិនជាពាក្យសម្ដីនោះ មិនចេញពីមាត់បង វាមិនមែនជាការពិតទេ កុំស្ដាប់សម្ដីរបស់ពូគីអីអញ្ចឹងពួកវាក៏ហាក់ខ្ញុំមែនណែនឹងហើយពួកនឹងឈួតអាខ្ញុំគិតថាបងរាជអត្តនាចោះខ្ញុំមេបងរាជឆ្លាញ់ខ្ញុំម្នាក់គាត់ណែចាំពេលបាត់ឈឺបន្តិចចាំបងនាំអញទៅផ្ទះវិញកុំអោយម៉ែគាត់សួរនាំច្រើនពេក បងរៀកឡាញ់ខ្ញុំសោះយើងធីបងប្អូនមិនអាចចោលគ្នាអេសកូឡាឈ្នះរង្វាន់បុណ្យរៀនរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើបង្កើនធម៌ពលជំនួយ ការចងចាំបន្សាភាពត្រវឹង ទុះ2ដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូប ជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អយើងឈីបងប្អូនមិនអាចចោលគ្នាខ្ញុំមិនសុខចិត្តទេឆាប់ឲ្យកូនប្រុសអ្នកឯងចេញមក និយាយគ្នាឲ្យវាដឹងរឿងច្បាស់អ្នកឯងមើលមុខកូនខ្ញុំមើលតើវាបាច់មុខបាច់មាត់ប៉ុណ្ណាខ្ញុំមិនសុខចិត្តទេសូមបីតមិត្តភ័ក្ដិរបស់គេណាក៏ត្រូវគេវាយដែរខ្ញុំមិនដឹងរឿងអីទេណានោះវាចេញមកហើយចេញមកហើយអីអារាជហើយហើយនេះវាថៃបានជាជប់មិញវាយកូនអញនេះមើលមកបញ្យល់បែបនេះមីងមុននឹងសួរខ្ញុំ មីងមានសួរកូនមីងហើយនៅអញវាសួររួចរាល់អស់ហើយហើយញ៉ាក់សុកសុកមកវាយកូនអញនេះនឹងមិត្តភ័ក្តិរបស់វាពេលដែលវាដើរតាមផ្លូវអញ្ចឹងតែខ្ញុំថាបើកូនមីង5មីងអញ្ចឹង វាសំតែត្រូវជាងនេះម្សិលមិញណាវាវាយប្អូនខ្ញុំហើយវាដៀលប្អូនខ្ញុំថាជាមនុស្សឈួតទៀត ណាគេឡូឡាអីហ្នឹងមើលអីហ្នឹងមកហេកអូដេញអលួននេះអូចប់បើគេថាប្អូនហើយឈួតហ្នឹងវាមានអីខុសបើវាឈួតមែននេះហើយចុះហែងមិនមើលត្រូវហើយមីងមីងជាចាស់ទុំម្នាក់គួរតែដឹងថាពាក្យណាគួរនិយាយពាក្យណាមិនគួរនិយាយដែរមីងយើងមានអីនិយាយខុសបើវាជាការពិត ហើយប្អូនហៃនៀកវាឈួតវាគឺជាការពិត ហើយហៃនៀកវាយអាពីអ្នកនៀកបាច់មុខបាច់មាត់វាក៏ជាការពិតហីអើឈប់ទៅរីកម៉ែបានប្រាប់ឯងថាម៉េចធ្វើជាមនុស្សប្រុសមិនមែនចេះតែប្រើដៃប្រើជើងដើម្បីដោះស្រាយបញ្ហាទេ ហើយឯងកូនមិនស្ដាប់ម៉ែអើឯងព្រោះតែចរិតឯងបែបនេះ បានជាគាត់ឆាប់ទៅចោលពួកយើងឯងធ្វើឲ្យពុកឯងអស់សង្ឃឹមណាស់ឆាប់សុំទោសគេភ្លាមទៅរាជខ្ញុំមិនសុំទោសគ្មានហេតុផលអីឲ្យខ្ញុំទៅសុំទោសពួកគេទៅម៉ែរាជពួកគេជាអ្នកខុសគេជាអ្នករករឿងកូនម៉ែមុនណាម៉ែមីងស្ដាប់ខ្ញុំណា ខ្ញុំនឹងមិនសុំទោសមីងឡើយក៏ដូចជាពីក្បាលនេះដែរបើឯងមិនសុំទោសយើងទេយើងនឹងទៅប្រឹងប៉ូលីសឲ្យមកចាប់ក្បាលឯងនេះហើយនឹងប្អូនឈួតរបស់ឯងនេះឲ្យទៅជាមួយខ្ញុំមិនព្រឺទេចង់ហៅអ្នកណាមកកុំមកទៅអ្នកឲ្យខ្ញុំសុំទោសផងអ្នកបងហៀកម៉ែ Má <laughs> Mẹ nó Sao một vi ai Dạ mấy à Mười vịt phương một Dạ mẹ Chọn si sạch ai nhé ừ. Ủa bê là niên Mai ai lụt chứng cung sống tu, mai ai ơi Bon hiệt បងហេកបីអ្នកម៉ែកូនទៅវិញអស់ហើយម៉ែគាត់និយាយថាសុំទោសហើយនឹងនិយាយពីបិមាត់ពួកនឹងក៏ត្រូវអស់ទៅម៉ែពិតជាប្រការម៉ែញាក់បងបងហេកអូមិនមិនដៃបងឈាមចាំងបងហេកដឹងថាមួយជីវិតនេះយើងស្អប់អីជាងគេទេអត់អីតែម៉ែវាយឪវាយ យើងមិនជួយទេ តែយើងវាជួយចាំដែលឃើញម៉ែទៅលុតជាគង់សំទោគេទាំងដែលនោះមិនមែនជាកំហុសរបស់គាត់អញដឹងទេថារឿងទាំងអស់នោះវាមកពីអ្នកណាគឺមកពីឯងបើបើឯងកើតមកល្អជាមិនបានទេអីអញប្រាប់ឯងណាបើសិនជាអាច អញចង់សម្លាប់ឯងឲ្យងាប់ឲ្យបាត់ចេញពីមុខអញចេញពីគ្រួសារមួយនេះឯងជាមេរោគឯងជាសម្រាមស្អុយដែលធ្វើឲ្យម៉ែស្អប់អញហើយធ្វើឲ្យពុកឆាប់ស្លាប់បែបនេះបើគាត់មិនប្រឹងរលួយចិញ្ចឹមឯងទេនោះកាលពីមុន ពុកវាយអញរាល់ថ្ងៃឯងគិតតែមើល បើសិនជាគ្មានឯងគិតថាពុកវាយអញរាល់ថ្ងៃទេឯងដើរលេងឡើងដើមឈើធ្លាក់ថ្លោះជើងក៏ពុកមកបន្ទោអញឯងរត់ដួលក៏ពុកមកវាយអញគ្រប់ពេលអញត្រូវចេញមកការពារឯងគ្រប់ពេលហើយរាល់ថ្ងៃមានដឹងខ្លួនទេហើយមានដឹងទេថាគ្រប់ពេលអញត្រូវចេញមកទទួលកំហុសជំនួសឯងឲ្យពុកវាយអញ វ័យគេសកលនេះគេមានគ្រួសារអស់ហើយគេមានផ្ទះនៅអស់ហើយចុះអញមានអីមានតែឯងមួយតែជាប្អូនឈួតលប់សន្តិស្ពីតាមរាល់ថ្ងៃនឹងអាពេជ្រអញស្អប់អញណាអញមិនចង់បានឯងជាប្អូនអញទេអាពេញអាឈួតបងឯងនេះបងនិយាយចេញពីមាត់បងមែនទេ យើងប្រាប់អញទៅចុះប្រសិនបើគ្មានឯងយើងប្រកាសជារួមបានសុកជាងនេះបងឯងបងឯងចម្លាញ់អូនហើយយើងមិនដែលស្រឡាញ់អញទេយើងធុញឯណាពេជ្រដែលមានប្អូនឈួតដូចជាឯងនេះអាឈួត បងគ្រប់ឡាញ់ពេកហើយញ៉ាំទៅហើយយើងជាបងប្អូនមិនអាចចោលគ្នាអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fuck វើកបង្កើនធមពលជំនួយការចងចាំបន្សាបភាពស្រវឹងពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អជាងឈីបងប្អូនមិនអា មុននេះស្ដីឲ្យគេខ្លាំងពេកទេដឹង សង្ឃឹមថាគេគ្រាន់តែនៅផ្ទះអង្គុយអន់ចិត្តទៅបន្តិចបានហើយយ៉ាងណាក៏មានពោតមួយចង្កោមនេះមកលួងគេដែរ កត្រូវអានថាកកកខខកតើស្នាមញញឹមនឹងភាពកខដៅភាសាបងប្អូនខទៅណាអស់ហើយយើងធ្លាប់សន្យា មកបងចោលគ្នាឡើយទូធ្លាប់ឆ្លងគ្នាក៏ដោយនៅតែទាំងអស់គេអានថាម៉េចបងគ្នាមិនបានជាគេចាំទេសរសេរអសយទុកឲ្យបាននេះ ចុះមកអូនចង់ឆ្លាប់បងយាយជុំឡាញ់អូនហើយអត់ទេពេញបងរីនៅតែស្រឡាញ់អូនដូចដើមណាបងយាយហាក់អូនថ្ងៃមុនបងយាយប្រាប់ថាមកឲ្យជើងណាទាំងអបងយាយអាប់អូនក្រៅពេលនេះបងពេចបាននិយាយចេញមកហើយ បងអបិចខ្លាំងណាស់បងចង់ទៅឡាប់ពេកបងនិយាយចម្លាញ់ពេកហើយពេកនឹងច្រាប់ដើម្បីឲ្យបងរួចសบายចិត្តពូពេកធ្វើឲ្យពុកឲ្យបងនិយាយអងថ្ងៃពូពេកធ្វើឲ្យបងនិយាយអត់មានអពន់ពូតាពេកទៅបងនិយាយអត់យកពុកកូនពូតាពេកទៅពុកឲ្យ បងរៀងទៅរៀងឲ្យបងរៀងមកមើលអូនទៀតហើយថែមទាំងប្រើប្រាក់ចិញ្ចឹមអូនផងបានហើយពេញរឿងនោះវាកន្លងហួសអស់ហើយកុំគិតអញ្ចឹងឯណាវាជារឿងកាលពីមុនទេអត់ទេបងរៀងទៅទៅប្រាប់អូនពឹកម៉ាញ់ហើយហើយបងរៀងស្អប់អូនចម្លាញ់អូនហើយពេញរហូតណាស់ជឿអីទៅ ពេជ្រស្លាប់ទៅល្អជាងកុំណាបងសំបោពេជ្រកុំគិតបាននេះអីយើងរស់នៅតែពីអ្នកបងប្អូនទេ បើអត់ពីពេជ្រទៅឲ្យបងរស់នៅជាមួយអ្នកណាបើសិនអត់ពីពេជ្រទៅបងរស់នៅបានសោកអត់ទេពេជ្របងសំបោណាពេជ្រកុំធ្វើបាននេះអីប្រសិនបើពេជ្រខាងបងរឿងការពីព្រឹកមិញនោះឲ្យបងសុំទោស បងនិយាយព្រោះតែខឹងបីអ្នកម្ដាយកូននោះដែលធ្វើឲ្យម៉ែគាត់យំលុតជង្គង់ពេកបងសុំទោសណាកុំធ្វើបែបនេះអីអូនជប់ជឿបងទៅដែរបងហេកបងជិះអ្នកអូនរងមកមិនអ្នកដតីទេកខកខងច ឈចឈញដកត្រូវអានថាកកខខកខដធនោ លោហអយើងជាបងប្អូនមិនអាចចោលអូនសំឡាញ់មិនថាពេលបងឡាញ់អូនយើងឆ្ងាយគ្នាយ៉ាងណាបងសំទោសថ្ងៃមុនខំ មកសុំទោសណាតួឲ្យ គ្នាផងណា បងប្អូនគឺជាភាសា ដែលស្ដាប់ឮហើយ មិនឯកោយូរប៉ុណ្ណាហើយ ដែលយើងដូចជា អ្នកដតេអ្នកណាផ្លាស់ប្ដូរនិស័យ ឲ្យលែងសើខ្វល់សុខទុក្ខគ្នា យូរប៉ុណ្ណាហើយ ដែលយើងខានដល់គេស្មើគ្នា ពេលនេះភ្នែកយើងសម្លឹងគ្នា ចាត់ទុកគ្នាក្នុងន័យបែបណា យើងជាបងប្អូនមិនអា ចោលគ្នា មិនថាពេលនេះយើងឆ្ងាយគ្នាយ៉ាងណាបើថ្ងៃមុនខំ លើកលែងតួឲ្យគ្នាផងណា បងប្អូនគឺជាភាសា ដែលស្ដាប់ឮហើយមិនឯកោ បងប្រុសប្រហែលជាមិនដែលប្រាប់ថាបងស្រឡាញ់ប្អូនតែធៀបពិតក៏ស្រឡាញ់ជាងនរណាទាំងអស់នៅក្នុងលោកជាងនេះ ភាសា